ចែកគ្នាដឹងវិធីសាស្ត្រងាយងាយដើម្បីកម្ចាត់ការស្លាក់ឆ្អឹងត្រីជាប់បំពង់កគ្មានអ្វីអាក្រក់ជាងនៅពេលដែលកំពុងញ៉ាំបាយដ៏ឆ្ងាញ់ស្រាប់តែមានឆ្អឹងត្រី ឆ្លាក់ជាប់នៅ បំពង់កនោះទេអារម្មណ៍មួយនេះ អ្នកប្រកាសជាធ្លាប់បានជួបនឹងយល់ជាក់ជាមិនខានជាពិសេសចំពោះអ្នកដែលមានកូនតូចតូច នៅពេលកូនរបស់អ្នកឆ្លាក់ឆ្អឹងត្រីជាប់បំពង់កអ្នកប្រកាសជាស្រីឆោឡោនិងរកវិធីសាស្ត្រដើម្បី ជួយកូន របស់អ្នកសិន។ មានអ្នកខ្លះក៏ផឹកទឹកខ្មេះអ្នកខ្លះទៀតក៏ញ៉ាំបាយឬអ្វីមួយបន្ថែមដើម្បីឲ្យវា បាត់ប៉ុន្តែបើតាមសម្ដីរបស់លោកវិជ្ជបណ្ឌិត ម្នាក់បានប្រាប់អំពីវិធីសាស្ត្រនេះគឺខុសទាំងស្រុងពលគឺនៅពេលដែលកំពុងឆ្លាក់ឆ្អឹងត្រីជាប់បំពង់កអ្នកពុំគួរញ៉ាំអ្វីបន្ថែមទៀតនោះទេពីព្រោះវាអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរលើសដើម។ ផ្ទុយទៅវិញអ្នកត្រូវបញ្ឈប់ការញ៉ាំជាបន្ទាន់ត្រូវញ៉ាំទឹកឲ្យបានច្រើន អ្នកជំនាញបានណែនាំថាឲ្យតែអ្នកញ៉ាំទឹកឲ្យបានច្រើនឆ្អឹងនោះនឹងបាត់ទៅដោយឯងឯងហើយប្រសិនបើអាចគួរតែទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យឯកទេសជួយវិញទៅជាការល្អប្រសើរតួយ៉ាងអ្នកអាចធ្វើការសាក់លបងយកដៃទាំងពីរអបពោះនិងរលាក់ដើម្បីជួយអ្នកដែលឆ្លាក់ឆ្អឹងត្រីដូចខាងក្រោម។ ហើយអ្នកក៏អាចសាកល្បងវិធីសាស្ត្រផ្សេងទៀតដូចមានខាងក្រោមមួយនោះគឺថ្នាំវីតាមីន C នៅពេលដែលឆ្អឹងត្រីឆ្លាក់ជាប់បំពង់កអ្នកអាចបៀមថ្នាំវីតាមីន C នៅក្នុងមាត់ប្រមាណ1ទៅ2នាទីបន្ទាប់មកលេបវាឆ្អឹងត្រី នោះនឹងអាចរលាយបាត់ភ្លាមភ្លាមពីព្រោះវីតាមីន C មានសារធាតុដែលអាចធ្វើឲ្យឆ្អឹងត្រីនោះរលាយបាន ទី2សំបកក្រូចបើមានក្រូចនៅផ្ទះ អាចអ្នកសាកល្បង យកវាទៅហាន់ចំណិតតូចតូចនិងលេបវាបន្តិចម្ដងបន្តិចម្ដងនោះឆ្អឹងត្រីនឹងបាត់ទៅដោយឯងឯងទី3ខ្ទឹមនិងស្ករសខ្ទឹមនិងស្ករសអាចជួយដោះស្រាយបញ្ហាឆ្លាក់ឆ្អឹងត្រី នេះបាន ដំបូងអ្នកត្រូវពុះខ្ទឹមនោះជាពីរសិន រួចដាក់វា ចូល ច្រមុះបន្ទាប់មកយកស្ករសមួយស្លាបព្រាលេបដោយមិនបាច់ញ៉ាំទឹក ហើយអ្នកនឹងមានអារម្មណ៍ធូរស្បើយបើអ្នកនៅឆ្លាក់ ឆ្អឹងត្រីនោះទៀតសាកល្បងលេបស្ករស1ស្លាបព្រាបន្ថែមទៀត